ប៉ុន្តែនៅពេលដែលយើងមិនអនុវត្តសម្បោះយ៉ាង5ពេលយើងអត់ធ្វើបួសខែរ៉ាម៉ាដនគឺយើងអត់បួសសួរថាតើអ៊ីស្លាមរបស់យើងត្រឹមត្រូវដែរឬទេបិស្មិលឡាហ៊ីរ៉ាហ្មានីរ៉ាហ៊ីម إن الحمد لله نحمده ونستعينه ونستغفره ونتوب إليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلل فلا هادي له وأشهد أن لا إله إلا الله وحده لا شريك له وأشهد أن سيدنا وحبيبنا المصطفى محمدا عبده ورسوله اللهم صل وسلم وبارك على نبينا محمد وعلى آله وأصحابه ومن تبعهم بإحسان إلى يوم الدين وسلم تسليما كثيرا أما بعد السلام عليكم ورحمة الله وبركاته الحمد لله بقول الإسلام كتي كروب كبت هم يشكر أكون تجب الله سبحانه وتعالى دترمان هداية نتوفيق أجد أقريبا كاكين الإسلام تطول يوغ أغمار الله سبحانه وتعالى بقول الإسلام ជាទីគោរពនិងជាទីរាប់អានយើងទាំងអស់គ្នាត្រូវដឹងថាអ៊ីស្លាមគឺជាសាសនាមួយដែលមានគោលការណ៍ច្បាស់លាស់ដែលច្បាប់កំណត់មកពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាសាសនាដែលតម្រូវឲ្យមានការប្រតិបត្តិតម្រូវឲ្យមានការអនុវត្តនិងការប្រព្រឹត្តនៅទង្វើនិងអាម៉ាល់មួយចំនួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេសពាក់ព័ន្ធទៅនឹងការសាឡាត និងអ៊ីបាដាតផ្សេងផ្សេងទៀតដែលជារុកុនអ៊ីស្លាមនៅក្នុងថ្ងៃនេះខ្ញុំសូមលើកប្រធានបទមួយដែលបញ្ជាក់ឲ្យឃើញថាចង់បញ្ជាក់ថាការសាឡាតការសម្បោះយ៉ាងរបស់យើងគឺជាកតបកិច្ចដែលជាទង្វើបណ្ដានប៊ីមុនមុនដូចគ្នាដែរអញ្ចឹងនៅក្នុងសាសនាអ៊ីស្លាមគឺយកចិត្តទុកដាក់សំខាន់ណាស់ទៅលើកិច្ចការសម្បោះយ៉ាង ដែលវាជារូកុនមួយនៅក្នុងចំណោមរូកុនអ៊ីស្លាមទាំង5ដោយដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាប៊ូនីអលអ៊ីស្លាមអាឡា5 شهادة أن لا إله إلا الله وأن محمد رسول الله وإقام الصلاة وإيتاء الزكاة وحج البيت وصوم رمضان អឺមានន័យថាគេធ្វើគេបញ្ឈរឬក៏គេស្ថាបនាអ៊ីស្លាមឡើងទៅលើ5ប្រការបានន័យថាយោងទៅលើ រុកុនអ៊ីស្លាមទាំង5នោះគឺស្ដីពីកាលីម៉ាសាហាដាទាំង2អស្ហាដអឡាអ៊ីឡាហាអ៊ីឡឡោះវ៉ាណាមូហាំម៉ាដរ៉ាស៊ូលឡោះបន្តមកបញ្ឈរសម្បោះយ៉ាងមួយថ្ងៃមួយយប់5ពេលបន្តបន្តមកបូខារ៉ាម៉ាដនចេញហ្សាកាតនិងធ្វើហាជីណូបៃទីឡាហ៊ីលហារ៉ាមបងប្អូនឥស្លាមជាទីគោរពទាំង5នេះគេឲ្យឈ្មោះថាជារុកុនហើយហេតុអ្វីបានជាគេឲ្យឈ្មោះថាជារុកុន ដោយសារតែវាមានលក្ខណៈនិងសារៈសំខាន់ខ្លាំងបំផុតដែលតម្រូវឲ្យសាសនិកអ៊ីស្លាមគ្រប់រូបអនុវត្តឲ្យបានដើម្បីកើតទៅជារូបភាពអ៊ីស្លាមមួយពេញលេញមានន័យថារុកុនគឺជាធាត គឺជាគ្រឹះសំខាន់ណាជាជ្រុងបើយើងនិយាយពាក្យថារុកុននៅក្នុងភាសាអារ៉ាប់គឺសំដៅទៅលើជ្រុងជ្រុងដូចជាកាបាមាន4ជ្រុងគេហៅថាជ្រុងជ្រុងគេហៅរុកុនទឹះ ជ្រុងដែលមានហិចរ៉ុតអស្វាតហ្នឹងជាជ្រុងមួយជ្រុងមួយទៀតទៅទិសយ៉ាម៉ានទៅចំប្រទេសយ៉ាម៉ានគេហៅថារុកនុលយ៉ាម៉ានីប្រើពាក្យថារុកុនមានថាជ្រុងអញ្ចឹងមានន័យថាដលៃរុកុនអ៊ីស្លាមវិញគឺជាធាតុសំខាន់នៃសាសនាដែលមិនអាចខ្វះបាន តម្រូវឲ្យសាសនិកអ៊ីស្លាមអនុវត្តដើម្បីឲ្យកើតទៅជា មនុស្សម្នាក់ដែលជាអ្នកអ៊ីស្លាមពេញលេញហើយប្រសិនបើមិនធ្វើទេឬក៏មិនមានទេគឺ អត់បានកើតទៅជាឥស្លាមពេញលេញទេណាហើយខ្ញុំចង់លើកឧទាហរណ៍នៅកន្លែងនេះចង់បញ្ជាក់តិចថារុកុនអ៊ីស្លាមពាក្យថារុកុនមិនមែនជារុកុនអ៊ីស្លាមទេរុកុនសម្បះយ៉ាងក្តីរុកុនធ្វើហាជីក្តីរុកុននីកាសក្តីដែលយើង ប្រើពាក្យថារុកុននោះគឺការអនុវត្តធ្វើឲ្យមាន សំខាន់ជាងការចងចាំ បើយើងក៏លេចមើលនៅក្នុងសហគមន៍អ៊ីស្លាមរបស់យើងសាសនិកអ៊ីស្លាមទាំងអស់ តែងតែតន្ទិញចាំនៅរុកុនអ៊ីស្លាម5ប្រការប៉ុន្តែការអនុវត្តមិនធ្វើឲ្យមាននោះទេការអនុវត្តគឺផ្ទុយពីការអះអាងអញ្ចឹងវាអត់មានប្រសិទ្ធភាពទេឧទាហរណ៍ឧទាហរណ៍យ៉ាងម៉េចឧទាហរណ៍ថាសម្បោះយ៉ាងការសាឡាតរបស់យើងការសាឡាតតាមពិតរុកុនរបស់វាគឺមានអឺ14 13ឬក៏14ក្នុងមធ្យមឆាប់អ៊ី13ណាតតតមីមីរាប់ហ៎ តែងតែឲ្យនិយមន័យឬក៏ល្បីពាក្យថារុកុនសឡាតទាំង13ឥឡូវឧទាហរណ៍ថារុកុនសឡាតហ្នឹងរុកុនសម្បោះយ៉ាងបើសិនជាយើងអត់ចាំទេប៉ុន្តែនៅពេលដែលយើងសឡាតហ្នឹងគឺយើងបានបំពេញយើងធ្វើតាមអ៊ីម៉ាមហើយយើងធ្វើគ្រប់នៅរុកុនរបស់វាសួរថាតើសាឡាតរបស់យើងសះឬក៏មិនសះចម្លើយគឺ ការសម្បោះយ៉ាងរបស់យើងគឺសះដោយសារតែយើងបាន បំពេញនៅរុកនរបស់វាត្រឹមត្រូវហើយប្រសិនបើឲ្យរាប់ឧទាហរណ៍ថានៅថ្ងៃសុកអ្នកដែលមកសម្បោះយ៉ាងយកអស់ហ្នឹងឲ្យរាប់អំពីរុកនអ៊ីស្លាមពី1ពីពីដើមដល់ចប់គឺភាគច្រើនគឺរាប់អត់ត្រូវទេរាប់អត់បានអស់ទេប៉ុន្តែដឹងហើយជួនកាលទៀតអត់ដឹងណាជួនកាលចាំ អ្នកខ្លះក៏មិនចាំ តែអ្វីដែលសំខាន់នៅពេលដែលសម្បោះយ៉ាងធ្វើតាមអ៊ីម៉ាមគឺបំពេញនៅរុកនរបស់វាដល់ត្រឹមត្រូវអញ្ចឹងធ្វើឲ្យសម្បោះយ៉ាងសះ ទុយមកវិញបើសិនជាបើសិនជារូបកុនសម្បោះយ៉ាងហ្នឹងយើងតន្ទិញយ៉ាងចាំយ៉ាងរត់មាត់ចាំដូចជាឈ្មោះរបស់យើងតែនៅពេលដែលសាឡាត់គឺយើងអត់មានរូបកុទេចោលរូបកុនមួយក្នុងចំណោមរូបកុនជាង10ហ្នឹងចោលតែមួយណាឧទាហរណ៍វាសូត្រហ្វាទីហារួចចោះទៅសយុតអត់មានរូបកុឬក៏យើងចោល ការសូត្រហ្វាទីហាមួយយើងឈរស្ងៀមអត់សូត្រចុះអសូរហ្វាទីហាបានន័យថាចោលរុកុនរុកុនមួយណាក៏ដោយចោលតែមួយគឺសម្បាយ៉ាងរបស់យើងអត់សះដាច់ខាតចឹងកន្លែងហ្នឹងចង់ប្រៀបធៀបឲ្យតអ្មីទាំងអស់យល់ថាយល់ឲ្យច្បាស់ថាការដែលអ្វីដែលអ៊ីស្លាមរបស់យើងឲ្យឈ្មោះថាជារុកុនហ្នឹងសំខាន់គឺតម្រូវឲ្យយើងធ្វើឲ្យវាឲ្យមានមិនសំខាន់ទៅលើការចងចាំទេ អត់យកការចងចាំជាធំទេដូចយុរកុនសម្បោះយ៉ាងមិនចឹងមិនមែនសំខាន់ទៅលើការចងចាំទន្ទិញចាំទេ គឺសម្បោះយ៉ាងត្រូវគ្រប់រុកុនរបស់វាគឺសម្បោះយ៉ាងសះយ៉ាឧទាហរណ៍ដែររុកុនហាជីបើតែបើយើងរុកុនហាជីបងប្អូនយើងភាគច្រើនអត់តោហាជីទេឥឡូវឧទាហរណ៍មួយទៀតរុកុនអឺរុកុននិការុកុននិកាមាន5ដោយរុកុនសម្បោះយ៉ាងដែរក្នុងមធ្យមសាវិយើងពិសេសតតត តាមភូមិពេលដែលយុវជនរៀបការតែនៅសួររកុននិកាសមានប៉ុន្មានឆ្លើយមានរកុននិកាសមាន5ទី1វ៉ាលីទី2សាក់សី2នាក់អឺ3កូនកំឡោះកូនកំមុំហើយនឹងស៊ីកោះនិកាសដែលហៅថាអ៊ីយ៉ាប់និងកាប៊ូលហ្នឹងអូខេ5រកុននិកាសហ្នឹង5សួរថាបើសិនជា5ហ្នឹងខ្វះ1 អត់មានកូនកំមុំមួយមានកូនម្លោះមានសាស័យមានវលីមានអាយកបុលប៉ុន្តែអត់មានកូនកំមុំកាសសះឯងចម្លើយគឺអត់សះទេអត់មានកូនកំមុំមិនដឹងជាកាសមួយពីណាគេណាអឺអញ្ចឹងបើសិនទុយមកវិញបើសិនជាយើងអត់ចាំរូបកូននិកាសហ្នឹងអត់ចេះអត់ចាំក៏ដោយប៉ុន្តែនៅពេលដែលនិកាសហ្នឹងគឺមានយើងមានវលីត្រឹមត្រូវយើងមានសាស័យត្រឹមត្រូវយើងមានកូនកំឡោះយើងមានកូនកំមុំហើយយើងអឺស្រដីនៅ អ៊ីយ៉ាប់កបូលស៊ីរ៉ោះនីកានត្រឹមត្រូវសួរថានីកានឹងសះអត់នីកានឹងសះណារួមជាមួយនឹងសត្វតាអ៊ីស៊ីកាវត្តអីរឿងរ៉ាវរបស់វាតទៀតប៉ុន្តែយើងនិយាយពីរុកុនទាំង5ហ្នឹងនៅពេលដែលវាមាន គ្រប់គ្រឿងរបស់វាហើយគឺសះសូម្បីតែវលីឬក៏កូនកំឡោះឬក៏កូនកំមុំនឹងអត់ដឹងថាអត់បានទន្ទិញចាំថារុកុននីកា5ក៏ដោយតែឲ្យតែមាននៅក្នុងមជ្ឈិលិសអកតនីកាគឺមាន5ទៅតាមលក្ខខណ្ឌហ្នឹងគឺ ការឬក៏ហៅថា majlis អកតកម្មគឺសាសតែម្ដងតែទុយទៅវិញបើទន្ទិញចាំក៏ដោយដូចតតសួរកូនម្លោះកូនក្រមុំសួរកូននិកាសមានប៉ុន្មានសួរ5ឆ្លើយត្រូវគ្រប់គ្នាប៉ុន្តែ ពេលដែលនិកាសអត់មានកូនក្រមុំមកលីងបាត់រុកុនមួយណាអញ្ចឹងទោះបីជាទន្ទិញចាំគ្រប់គ្នាក៏ក៏ប៉ុន្តែ ខ្វះមួយរុកុនគឺអត់សាសទេអញ្ចឹងណាអញ្ចឹងយើងប្រៀបធៀបរុកុនអ៊ីស្លាមយើងក៏អញ្ចឹងដែររុកុនអ៊ីស្លាមទាំង5 យើងទន្ទិញរុកុនអ៊ីស្លាមមាន5ទី1ទី2ទី3ទី4ទី5ក្មេងយុវជនប្រុសស្រីប្រមាណក៏ដឹងដែរប៉ុន្តែនៅពេលដែលយើងមិនអនុវត្តសម្បោះយ៉ាង5ពេលយើងអត់ធ្វើបួសខែរ៉ម៉ាដនគឺយើងអត់បួសណាសួរថាតើអ៊ីស្លាមរបស់យើងត្រឹមត្រូវដែរឬទេបើយើងធ្វើការប្រៀបធៀបឧទាហរណ៍បាញ់មិញគឺបញ្ជាក់ថាអ៊ីស្លាមរបស់យើងមិនត្រឹមត្រូវទេដោយសារយើងអត់មានសម្បោះយ៉ាងដោយសារយើងអត់មានបួសណាដល់ឡែកហ្សាកាត់នៅនឹងហាជី ក៏ជឿរូបកុនដែរក៏ប៉ុន្តែវាជាប់លក្ខខណ្ឌមួយទៀតគឺលទ្ធភាព حج البيت من استطاع اليه سبيلا ធ្វើ haji នៅ بيت الله الحرام នៅពេលដែលមានលទ្ធភាពអញ្ចឹងអ្នកណា ដែល មានលទ្ធភាពវ៉ាយប់ត្រូវតែធ្វើ haji ដែលជារូបកុនអ៊ីស្លាមលទ្ធភាពអាចទៅបានប៉ុន្តែឥឡូវនេះសម័យកូវីដនេះសម័យកូវីដនេះមានលទ្ធភាពមានលុយប៉ុន្តែក៏តតបានដែរគេអត់បាត់គេអត់បើកច្បាប់អនុញ្ញាតឲ្យទៅអាហ្នឹងក៏ចាត់ទុកថាអត់តមានលទ្ធភាពដែរ ចឹងនៅពេលដែលយើងមានលទ្ធភាពត្រូវទៅបំពេញរុកុនហាជីដើម្បីឲ្យអ៊ីស្លាមរបស់យើងគ្រប់សារ៉ាត់គ្រប់រុកុនទាំង5គ្រប់រុកុនរបស់វាបាន5អញ្ចឹងមានន័យថាហាជីនឹងវាពាក់ព័ន្ធទៅនឹងលទ្ធភាពទៅវ៉ាជិបហើយក៏ដូចគ្នាដែរហ្សាកាត់ហ្សាកាត់នឹងគឺតម្រូវទៅលើអ្នកដែលមានទេបើអ្នកក្រត្រូវសម្បត្តិអត់ដល់ចំនួនក៏អត់ត្រូវចេញហ្សាកាត់ដែរអ៊ីស្លាមអត់ជំរុញអត់ដាក់វ៉ាជិបឲ្យចេញហ្សាកាត់ទេណាអញ្ចឹងមានន័យថានៅសល់តែ3 កាលីម៉ាទាំងពីរអស្ហាឌូអល់ឡាអ៊ីឡាហ៊ីឡឡោះវអស្ហាឌូអានណាមូហាំម៉ាដរ៉ាស៊ូលឡោះហើយអាហ្នឹងយើងកូនអ៊ីស្លាមគឺយើងមានគ្រប់គ្នាហើយបន្តមកនៅឯទៀតនៅសម្បាយ៉ាងមួយថ្ងៃមួយយប់5ពេលបន្តមកនៅបួសខែរ៉ាម៉ាដនណាអញ្ចឹងអ្នកដែលក្រក្រប៉ុណ្ណឹងហើយ zakat ហាជីពីរហ្នឹងអត់ទៅហើយដោយសារអត់មានលទ្ធភាពអញ្ចឹងបើបួសបើសម្បាយ៉ាងមួយថ្ងៃមួយយប់5ពេលអត់ទៀតអញ្ចឹងសូថារុកុនអ៊ីស្លាមទាំង5របស់យើងនៅណា នៅពេលដែលយើងអត់មានគ្រប់ទេ តើយើងចាត់ទុកថាជាអ្នកអ៊ីស្លាមពេញលេញឬក៏អត់ត្រឹមត្រូវឬក៏អត់អ៊ីស្លាមរបស់យើងសះឬក៏អត់ដោយរុកុននិកាសមិនអញ្ចឹង5ប៉ុន្តែអត់មានរុកុនបាត់មួយគឺអត់សះទេរុកុនសម្បោះយ៉ាងជាង10នោះបាត់តែមួយគឺសម្បោះយ៉ាងអត់សះទេរុកុនអ៊ីស្លាមយើងអញ្ចឹងដែរអញ្ចឹងលោកចង់សរុបសេចក្តីមកវិញថាពាក្យថាគេឲ្យឈ្មោះថារុកុនគឺវាមានសារៈសំខាន់របៀបនេះពាក្យថារុកុនគឺ អ្វីដែលអ៊ីស្លាមយកចិត្តទុកដាក់ដើម្បីឲ្យយើងធ្វើវាឲ្យកើតចេញជារូបជារូបរាងឡើងណាជារូបរាងឡើងមិនមែនសម្រាប់តន្ទិញចាំមាត់នោះទេដល់ឡៃរុកុនអ៊ីម៉ានគឺយើងអត់មានត្រូវការធ្វើទេដោយសារវារុកុនអ៊ីម៉ានរុកុនជឿក្នុងចិត្តជឿក្នុងចិត្តគ្រប់គ្រាន់ហើយប៉ុន្តែរុកុនអ៊ីស្លាមរុកុនពាក់ព័ន្ធទៅនឹងអាម៉ាលីពាក់ព័ន្ធទៅនឹងទង្វើដែលធ្វើឲ្យឃើញសាច់ការធ្វើឲ្យឃើញសម្បោះយ៉ាងរុកុនអ៊ីស្លាមមានសម្បោះយ៉ាងទៅសម្បោះយ៉ាង មានបួសត្រូវបួសណាដូចយើងបានលើកឡើងបាញ់មិញចឹងចឹងរូបកុនហ្នឹងបើគ្រាន់តែទន្ទឹងចាំវាអត់មានប្រសិទ្ធភាពអត់មានប្រយោជន៍ទេគឺតម្រូវឲ្យយើងធ្វើឲ្យមានអាហ្នឹងរូបកុនសម្បោះយ៉ាងអឺរូបកុនពាក្យហៅថារូបកុនហាហើយវាមានលក្ខណៈដូចគ្នាទាំងអស់រូបកុនសម្បោះយ៉ាងរូបកុននីការូបកុនហាជីរូបកុនអ៊ីស្លាមយើងរួមទាំងរូបកុនអ៊ីស្លាមយើងក៏អញ្ចឹងដែរយ៉ាបងប្អូនអ៊ីស្លាមជាទីគោរពខ្ញុំលើកឧទាហរណ៍នេះគឺដើម្បី ឲ្យបងប្អូនតក់មីនិងបងប្អូនយើងទាំងអស់ពិចារណាទៅលើពាក្យថារុកុនអ៊ីស្លាមដែលយើងទាំងអស់គ្នាចាត់ទុកថាខ្លួនឯងជាអ្នកអ៊ីស្លាមខ្លួនឯងកំពុងតែជឿទៅចំពោះអល់ឡោះសុបហានតាឡាជាអ្នកដែលអ៊ីស្លាម ជាអ្នកដែលដឹងទាំងអស់គ្នាទាំងក្មេងទាំងចាស់ថារុកុនអ៊ីស្លាមគឺមាន5ដោយដែលនប៊ីសល្លោះអាឡៃសាឡាមនិយាយនៅក្នុងហាឌីសាប៊ូនីយ៉ាលអ៊ីស្លាមអាឡា50 شهادة أن لا إله إلا الله وأن محمد رسول الله وإقام الصلاة وإيتاء الزكاة وصوم رمضان وحج البيت من استطاع إليه سبيلا ណារុកនអ៊ីស្លាមទាំង5ហ្នឹងដូចនេះបើប្រែឲ្យមិនបាញ់មិញហ្នឹងអញ្ចឹងមានន័យថាយើងចាំបាច់ត្រូវតែធ្វើវាឲ្យចេញជារូបរាងដើម្បីឲ្យកើតទៅអ៊ីស្លាមពិតប្រាកដហើយអ្វីដែលជារឿងសំខាន់នៅក្នុងរុកនអ៊ីស្លាមរបស់យើងទាំង5ហ្នឹង គឺមានសាឡាតសំខាន់ជាងគេបំផុតបន្ទាប់ពីកាលីម៉ាស់ទាំងពីរហ្នឹងពីព្រោះសាឡាតរៀងរាល់ថ្ងៃមួយថ្ងៃ5ពេលមួយថ្ងៃ5ពេលអត់មានពេលវ៉ាកងអត់មានពេលសម្រាកអត់មានពេលលើកថ្ងៃលើកអីទាំងអស់គឺមួយថ្ងៃ5ពេលមួយថ្ងៃ5ពេលមួយថ្ងៃ5ពេលដែលយើងត្រូវតែស៊ូទ្រាំធ្វើឲ្យបានណា រីឯបួសខែរ៉ូម៉ាដនវិញគឺយើងមានយើងអាចនិយាយបានថាមានតែម្ដងក្នុងមួយឆ្នាំមានតែមួយខែណាមួយឆ្នាំមានតែមួយខែមួយឆ្នាំមានតែម្ដង តែមិនមែនមានថាមានន័យថាវាអត់សំខាន់ទេវាសំខាន់ដូចគ្នាដល់ខែរ៉ូម៉ាដនគឺយើងធ្វើដូចគ្នាក៏ប៉ុន្តែយើងគ្រាន់តែថាមានតែមួយខែយើងខិតខំប្រឹងប្រែងទៅរួចពីហ្នឹងគឺយើងអត់មានបួសទៀតទេអត់មានបួសដែលវ៉ាយិបទៀតទេណាហ្សាកាត់តើយើងមានលុយចាំចេញហើយយីតើយើងមានលទ្ធភាពចាំទៅ អញ្ចឹងនៅសល់អ្វីដែលសំខាន់គឺសល់ការសាឡាតនឹងដែលសំខាន់នៅក្នុងរុគុនអ៊ីស្លាមទាំង5គឺសាឡាតសំខាន់ជាងគេហើយវាជាសញ្ញាសម្គាល់មួយដែលអាចបែងចែកបានរវាងអ្នកអ៊ីស្លាមនិងមិនមែនអ៊ីស្លាមណាអ្វីដែលជាសញ្ញាសម្គាល់ធ្វើឲ្យយើងដឹងថាហេតុអ្វីបានជាសាឡាតសំខាន់យើងមើលទៅលើការដាក់កាតព្វកិច្ចហ្វារឌូ ដែលអល់ឡោះស៊ុបហានហូតាឡាបានដាក់មកលើនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាំគ្រប់អ៊ីបាដាតទាំងអស់ដែលអល់ឡោះតាឡាដាក់មកគឺតាមរយៈវ៉ាហ៊ីតាមរយៈសាជីប្រីលអាឡៃសាឡាមនាំមក ប្រាប់នប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃសាឡាំដល់ឡៃសម្បោះយ៉ាងនេះអល់ឡោះស៊ុបហានហូតាឡាឲ្យនប៊ីយើងធ្វើដំណើរមិនមែនផ្ញើឬក៏ឲ្យម៉ាឡៃកាត់ជីប្រីលនាំមកទេឲ្យនប៊ីសល្លឡោះអាឡៃសាឡាំធ្វើដំណើរអ៊ីស្រ៉ា ហើយមានអារ៉ាជឡើងទៅលើមេឃណាទៅយកពីអល់ឡោះសុបហានូតាឡាទទួលពីអល់ឡោះសុបហានូតាឡាផ្ទាល់ដែលទាំងនេះសបញ្ជាក់ឲ្យឃើញថាអ៊ីបារ៉ាត់សម្បោះយ៉ាងគឺជាអ៊ីបារ៉ាត់មួយដែលសំខាន់ជាទីបំផុតមិនមែនលេងសើចណាមិនមែនធម្មតាដែលយើងអាចលេងសើចបោះបង់ចោលទៅទេទៅទេបានដល់ងាយនោះទេដើម្បីឲ្យខ្លាចជាអ៊ីស្លាមពិតប្រាកដតលតែមានសម្បោះយ៉ាងបើពុំនោះទេយើងគ្រាន់តែអ៊ីស្លាមតែឈ្មោះទេ ដែលมันអាចអ៊ីស្លាមរបស់យើងมันអាចជួយយើងបាននៅថ្ងៃខ្ញុំអត់បានឡើយប្រសិនបើយើងមានអ៊ីស្លាមតែឈ្មោះអញ្ចឹងធ្វើយ៉ាងម៉េចយើងត្រូវព្យាយាមទាំងអស់គ្នាសបាយ៉ាងគឺជាអ៊ីបារ៉ាត់ដែលមានតម្លៃហើយសូមបញ្ជាក់អំពីតម្លៃរបស់វាទៀតថាមិនមែនត្រឹមតែអឺសម័យនប៊ីយើងមូហាម៉ាត់សល្លោះអាឡៃសាឡាមនោះទេអញ្ចឹងនប៊ីអំបិយ៉ាមុនមុន ក៏មានកតបកិច្ចសម្បោះយ៉ាងក៏គេអនុវត្តសម្បោះយ៉ាងនោះដែរដែលជាអាម៉ាល់គោលអាម៉ាល់អ៊ីបារ៉ាត់មួយដ៏ធំចម្បងបំផុតចំពោះអល់ឡោះស៊ុបហានហូតាឡាចឹងយើងមើលនៅក្នុងអល់កុរអានសូរ៉ាសាហ្វាត់អល់ឡោះស៊ុបហានហូតាឡាបាននិយាយពាក់ព័ន្ធទៅនឹងកិសសយូនសនប៊ីយូនសអាឡៃសាឡាតវ៉ាសាឡាមនៅពេលដែលត្រីហូតគេហៅត្រីត្រីនូនតោមីធ្លាប់លើជីតារឿងកិសសត្រីនូនលៀបលេបនប៊ីនោះក្នុងសមុទ្រ អឺនៅពេលដែលហូតត្រីលេបនប៊ីយូណាសនប៊ីយូណោះយ៉ាងនប៊ីយូណាសហ្នឹងនៅក្នុងសមុទ្រចឹងអល់ឡោះតាឡាមានបន្ទូលថា فلولا أنه كان من المسبحين للبث في بطنه إلى يوم يبعثون មានន័យថាប្រសិនបើនប៊ីយូណាសអាឡៃហ៊ីសសាឡាមមិនមែនស្ថិតនៅក្នុងចំណោមអ្នកដែលតាស្បិហ៍ ចំពោះអល់ឡោះសុបហានតាឡាទេនោះគាត់ច្បាស់ជានៅក្នុងពោះរបស់វារហូតដល់ថ្ងៃដែលអល់ឡោះតាឡាឲ្យក្រោកពីគំបួតវិញមានន័យថានឹងនៅក្នុងពោះត្រីរហូតដល់ដល់ថ្ងៃគីយ៉ាម៉ាត់យ៉ាប្រសិនបើគាត់មិនមែនស្ថិតនៅក្នុងចំណោមអ្នកដែលមុសាប់បិហេនអ្នកដែលតាស្បិះលើតម្កើងអល់ឡោះសុបហានតាឡាតើលើតម្កើងក្នុងអាយ៉ាត់នេះមានន័យថាយ៉ាងម៉េច قال ابن عباس رضي الله تعالى عنه ابن عباس មានប្រសាសន៍ថា قال مسبحين នេះគឺ من المسبحين នេះ من المصلين គឺស្ថិតនៅក្នុងចំណោមអ្នកដែលសាឡាតអ្នកដែលសម្បោះយ៉ាងអញ្ចឹងអំពីសាអ៊ីដប៊ីនប៊ីនជាប៊ីរក៏ពីសាអ៊ីដហើយនឹងកតាដោះក៏និយាយដូចគ្នាដែរអញ្ចឹងនៅក្នុងអាយ៉ានេះគឺសំដៅទៅលើ ដែលអល់ឡោះសុបហានតាឡាថាហេតុដែលអល់ឡោះតាឡាឲ្យរួចពីពោះត្រីមកវិញដោយសារតែនប៊ីយូរ៉ាហ្នឹងគឺស្ថិតនៅក្នុងចំណោមអ្នកដែល ជាយាងសឡាតជាអ្នកដែលសម្បោះយ៉ាងអ្នកដែលជាយាងសម្បោះយ៉ាងយើងមើលនៅក្នុងអាយ៉ាត់កូរ៉ានដដែលដែលអល់ឡោះតាឡានិយាយអំពីនប៊ីអ៊ីប្រាហ៊ីមអាឡៃសាឡាតវសាឡាមនៅពេលដែលគាត់យកអ៊ីស្ម៉ាអ៊ីលទៅដាក់នៅមកាសទុកចោលម្ដាយរបស់គាត់នឹងអ៊ីស្ម៉ាអ៊ីលទុកចោលនៅមកាសអល់ឡោះសុបហានតាឡាបានលើកឡើងនៅការបួងសួងរបស់គាត់ដែលនប៊ីអ៊ីប្រាហ៊ីមទូអាថា ربنا إني أسكنت من ذريتي بواد غير ذي ذرع عند بيتك المحرم ربنا ليقيموا الصلاة يا أو متشار بخشم أي أو متشار بخشم شم بان تك كروسار بخشم شال نوتيني نو ترلون موي دايل كمين دم نام أوي دو طوال تسا كي دو بيت المحرم បៃតឡាលមហរ៉មគឺនំអាកាសដើមឡើយនំអាកាសអត់មានអីដោះទេឥឡូវហ្នឹងក៏អត់មានអីដោះដែរណារ៉បបាណាលីយូគីមុសសាឡាណាអម្ចាស់របស់យើងដើម្បីឲ្យពួកគេប្រតិបត្តិសាឡាតយ៉ាអញ្ចឹងនប៊ីអ៊ីប្រាហ៊ីមក៏បានលើកឡើងអំពីការសាឡាតផងដែរនៅសម័យនប៊ីអ៊ីប្រាហ៊ីមក៏មានសាឡាតដែលជាអ៊ីបារ៉ាត់សំខាន់ដែលនប៊ីអ៊ីប្រាហ៊ីមលើកឡើងហើយក្នុងការបួងសួងការទូអារបស់នប៊ីអ៊ីប្រាហ៊ីមនោះទៀតគាត់ថាម៉េច ربي جعل لي مقيم الصلاة أو مجار بخشم شو بكات آه، شم كي أو جد أو بكات بخشم لي كلا تو كي نت دار بنشو صلاة نت دار بات صلاة هون شو الله سبحانه وتعالى نجيم في نبي إسماعيل آه، نبي إسماعيل واذكر في الكتاب إسماعيل إنه كان صادق البعد وكان رسولا نبيا وكان يأمر أهله بالصلاة والزكاة អចូលនឹកឃើញនៅក្នុងគីតាបនឹកឃើញរឿងអ៊ីស្ម៉ាអែលពិតណាស់គាត់គឺជាអ្នកដែលអឺបំពេញនូវកិច្ចសន្យាដ៏ពិតប្រាកដសញ្ញាពិតហើយជារ៉ាស៊ូលជាណាប៊ីវកានយ៉ាមូរអះលហ៊ូប៊ីសាឡាទីវ៉ាហ្សាកាត ហើយគាត់គឺជាអ្នកដែលប្រើ គ្រួសាររបស់គាត់ឲ្យចេះសាឡាតឲ្យចេញហ្សាកាតណាអញ្ចឹងណាប៊ីអ៊ីស្ម៉ាអែលអាឡៃសាឡាតវ៉ាសាឡាម នៅក្នុងគីសោះរឿងជូអេបអល់ឡោះសុបហានតាឡាបាននិយាយផងដែរនៅពេលដែលកោមរបស់ជូអេបមានវប្បធម៌មួយ ការវល់ថ្លឹងចេះតែរំលោភគ្នា ធ្វើឲ្យខ្វះទៅវិញទៅមកហើយនប៊ីជូអេបនឹងចេះចេះតែណែនាំឲ្យបំពេញណាខ្លាចការបំបត្តិនឹងការបំបត្តិនឹងធ្វើឲ្យចម្ពាក់ហាក់គ្នាធ្វើឲ្យមានទោសអញ្ចឹងកោមរបស់គាត់បានតបទៅគាត់ថាម៉េច يا شعيب أصلاتك تأمرك أن نترك ما يعبد آباؤنا ណាអញ្ចឹងកោនរបស់គាត់ប្រាប់ថាអោឈូអែបតើសាឡាតរបស់អ្នកមែនឬដែលប្រើអ្នកឲ្យបោះបង់ចោលអ្វីដែលយ៉ាអ៊ូឌូអាបាអ៊ូណាឪពុកម្ដាយរបស់យើងកំពុងតែគោរពសក្ការៈ អញ្ចឹងនៅពេលដែលឈូអែបទៅដាក់វ៉ារបស់គាត់កោនរបស់គាត់កុំអោយវល់ខ្វះកុំអោយគោរពផ្សេងពីអល់ឡោះសុបហានវតាឡាព្រោះរឿងរ៉ាវនឹងទោសសំខាន់ដែលដែលមជ្ឈូតដែលល្បីនៅក្នុងកោនពីឈូអែបគឺឈិរិកហើយនឹងការវល់ត្រឹងដែលអត់គ្រប់យ៉ាអញ្ចឹងកោនរបស់គាត់តបថាអោឈូអែបតើការសាឡាតរបស់អ្នកឬតើការសម្បែងរបស់អ្នកឬដែលប្រើអ្នកឲ្យបោះបង់ចោលអ្វីដែលឪពុកម្ដាយជាដូនតាដែលធ្លាប់គោរពហើយនោះ ដោយសារតែសាឡាត់នឹងអីអញ្ចឹងមានន័យថាអល់ឡោះសុបហានតាឡាលើកឡើងអំពីការសាឡាត់នេះក្នុងអឺចំនួនសម័យនប៊ីជូអៃបដូចគ្នាយ៉ានប៊ីមូសាអាឡៃសាឡាតវ៉ាសាឡាមដល់នប៊ីមូសាក៏ដូចគ្នាដែរអល់ឡោះសុបហានតាឡាដាក់កាតបកិច្ចសាឡាត់ណាដាក់កាតបកិច្ចសាឡាត់ដូចគ្នាដែរជាអាម៉ាឡានសំខាន់ហើយអល់ឡោះសុបហានតាឡាបាននិយាយទៅកាន់នប៊ីមូសា អល់ឡោះតាឡានិយាយទៅកាន់នប៊ីមូសាដល់ឲ្យមានអ្នកបកប្រែទេគឺនិយាយត្រង់ទៅកាន់នប៊ីមូសា فاستمع لما يوحى إني أنا الله لا إله إلا أنا فاعبدني وأقم الصلاة لذكري សូរ៉ាតហាណា فاستمع لما يوحى ចូលអ្នកស្ដាប់ស្ដាប់ដោយយកចិត្តទុកដាក់នៅអ្វីដែលខ្ញុំផ្ដល់វ៉ាហ៊ីឲ្យអ្នកណាអល់ឡោះតាឡាប្រាប់នប៊ីមូសាអ៊ីននីអានអល់ឡោះយើងគឺជា អល់ឡោះម្ចាស់ជាម្ចាស់គ្មានទេម្ចាស់លើកលែងតែយើងតែម្នាក់គត់មានទេម្ចាស់ដែលទៅគ្រប់ពិតប្រកបគឺមានតែយើងតែម្នាក់គត់ហ្វាអបូទនីចូលអ្នកធ្វើអ៊ីបាដាតមកចំពោះយើងតែម្នាក់ណាអល់ឡោះតាឡាបញ្ជាឲ្យនប៊ីមូសា ធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះស៊ុបហានវតាឡាតែម្នាក់ وأقم الصلاة لذكري ញ៉េ وأقم الصلاة ហើយចូលអ្នកបញ្ឈរសម្បោះយ៉ាងបញ្ឈរសម្បោះយ៉ាងបញ្ឈរសម្បោះយ៉ាង ដើម្បីនឹងវិគិតនឹងនេះដោយចំពោះអល់ឡោះសុបហានហូវតាឡាអញ្ចឹងដំបងដំបងជាជាកិច្ចដំបងដែលអល់ឡោះសុបហានហូវតាឡាវ៉ាហ៊ីទៅកាន់នប៊ីមូសាដំបងគេបំផុតគឺឲ្យស្ដាប់ឲ្យទទួលស្គាល់អល់ឡោះតាឡាជាម្ចាស់កុំឲ្យមានម្ចាស់ផ្សេងក្រៅពីអល់ឡោះតាឡាបន្តមកធ្វើអ៊ីបារ៉ាត់ដោយសម្បាយ៉ាងតែម្ដងបន្តពីទទួលស្គាល់អល់ឡោះតាឡាជាម្ចាស់ហើយមានថាឡាអ៊ីឡាហិអ៊ីឡាអាណាហ្វាអ៊បូតនី មានថាកន្លែងហ្នឹងគឺកាលីម៉ាតោហ៊ីតទទួលកាលីម៉ាតោហ៊ីតហើយគឺឲ្យឈរសម្បោះយ៉ាងតែម្ដងវ៉ាទីមិសាឡាតាលីឌីគ្រីជួនអ្នកបើឈរសម្បោះយ៉ាងណាអញ្ចឹងទាំងអស់ហ្នឹងសុទ្ធតែបង្ហាញឲ្យឃើញថានៅបណ្ដាសម័យនប៊ីនប៊ីមុនមុនហ្នឹងគឺមានការសាឡាដូចនេះដែរក៏ប៉ុន្តែគ្រាន់តែថាកៃហ្វីយ៉ាត់របៀបរបបប្រមាណរកាតឬក៏សយុទ្ធឬក៏ដូចគ្នាឬខុសគ្នាវ៉ាឡោះអាឡាំប៉ុន្តែនៅតែឲ្យឈ្មោះថាការសាឡាត់ នៅតែជាអ៊ីបាដាតមួយដែលប្រើនៅក្នុងភាសាកូរ៉ានថាសាឡាតអញ្ចឹងអឺវាមានសារៈសំខាន់កន្លែងហ្នឹងហើយវាមានសារៈសំខាន់នៅក្នុងកសោះនប៊ីហ្សាការីយ៉ាក៏អល់ឡោះតាឡាបានលើកឡើងផងដែរ فنادته الملائكة وهو قائم يصلي في المحراب ម៉ាឡៃកាត់ក៏បានហៅអឺហៅគាត់ហ្សាការីយ៉ាហ្នឹងនប៊ីហ្សាការីយ៉ាហ្នឹង វ៉ាហួកអ៊ីមុយយូសលីហ្វីលមីហរ៉បខណៈពេលដែលគាត់កំពុងតែឈរសម្បោះយ៉ាងនៅមីហរ៉បមីហរ៉បហ្នឹងគឺម៉ាស្យីតកន្លែងវៀងប្រមុខខូងប្រមុខទីកន្លែងអ៊ីម៉ាមឈរគេហៅមីហរ៉បចាមីហរ៉បដូចចឹងណាកន្លែងសម្បោះយ៉ាងរបស់គាត់កន្លែងម៉ាស្យីតរបស់គាត់កន្លែងសម្បោះយ៉ាងរបស់គាត់អញ្ចឹងបលៃកាត់ហៅខណៈពេលដែលគាត់កំពុងតែវ៉ាហួកអ៊ីមុយយូសលីហ្វីលមីហរ៉បខណៈពេលដែលគាត់កំពុងតែឈរសម្បោះយ៉ាងយ៉ា នប៊ីអ៊ីសាអាឡៃសាឡាតវសាឡាមក៏ចឹងដែរអឺនប៊ីអ៊ីសានៅពេលដែលនប៊ីអ៊ីសាដែលអល់ឡោះស្មហាតាឡាឲ្យគាត់និយាយអឺទាំងវ័យក្មេងទាំងនៅទីរកចេះនិយាយតែម្ដងចឹងគាត់ថាម៉េចអ៊ីនកាឡាអ៊ីននីអាប់ឌុលឡោះអាតានីអលគីតាបវជាអាឡានីនប៊ីយ៉ាបណ្ណាខ្ញុំគឺជាខ្ញុំយើងនេះខ្ញុំនេះគឺជាខ្ញុំអមរារបស់អល់ឡោះស្មហានតាឡា دال الله تعالى دال كتاب أخشم هاي بنكار شم جي نبي وجعلني مباركا هاي أكشم ني مين بوشي مين بركات أينما أينما كنت تو باجي شم نتنا كدوي وجعلني وجعلني مباركا أينما كنت وأوصاني بالصلاة والزكاة ما دمت حيا وأوصاني بالصلاة والزكاة ما دمت حيا ហើយអល់ឡោះតាឡាផ្ដាំឲ្យខ្ញុំសម្បោះយ៉ាងផ្ដាំផ្ដាំឲ្យខ្ញុំចេញសកាត់ដរាបណាខ្ញុំនៅមានជីវិតរស់ដរាបណាខ្ញុំនៅរស់គឺឲ្យខ្ញុំសម្បោះយ៉ាងឲ្យខ្ញុំចេញសកាត់អញ្ចឹងកន្លែងនេះគឺបញ្ជាក់អំពីការសាឡាត់គឺវាមានសារៈសំខាន់ហើយដែលវាមិនមែនត្រឹមតែសម័យនប៊ីមូហាម៉ាត់សល្លោះអាឡៃសាឡាមប៉ុណ្ណោះទេចឹងនប៊ីមុនមុនដែលអល់ឡោះតាឡានិយាយនៅក្នុងកូរ៉ាននេះអល់ឡោះតាឡាប្រាប់ខ្លះខ្លះនៅក្នុងកូរ៉ានហើយមានអាយ៉ាត់ជាច្រើនទៀត ណាមានបណ្ដានប៊ីនិងអំបិយារ៉ាស៊ូលជាច្រើនទៀតដែលអល់ឡោះតាឡាមិនបានលើកឡើងអញ្ចឹងទាំងអស់នេះសិតតែអាចបង្ហាញឲ្យយើងឃើញថាការសម្បោះយ៉ាងនេះគឺជាអ៊ីបារ៉ាត់មួយជាទង្វើមួយដែលមានតាំងពីសម័យមុនមុនអ្នកអ៊ីស្លាមជំនាន់មុនមកម្លេះរហូតដល់សម័យនប៊ីមូហាម៉ាត់សល្លឡោះអាឡៃវសាឡាំក៏នៅតែជាអ៊ីបារ៉ាត់សំខាន់ ជារុកុនអ៊ីស្លាមសំខាន់ដែលយើងត្រូវធ្វើឲ្យមានបន្ទាប់ពីកាលីម៉ាសាហាដាអញ្ចឹងបើមានកាលីម៉ាសាហាដាហើយយើងអត់មានសាឡាទេយើងអត់មានប៊ូទេអញ្ចឹងយើង ជាអ៊ីស្លាមតែរូបតែប៉ុណ្ណោះយើងអ៊ីស្លាមតែឈ្មោះតែប៉ុណ្ណោះអ៊ីស្លាម របស់យើងនឹងមិនមានប្រសិទ្ធភាពនឹងមិនអាចជួយឲ្យយើងឈ្នះឬក៏យកជ័យជំនះទៅលើ នរកនរការបស់អល់ឡោះស៊ុបហានវតាឡានៅថ្ងៃគីយ៉ាម៉ាត់បានឡើយដូច្នេះដើម្បីឲ្យយើងคลายទៅជាអ៊ីស្លាមដ៏ពេញលេញត្រឹមត្រូវហើយមានប្រសិទ្ធភាព ទទួលបាននូវជ័យជំនះទទួលបាននូវឋានសួគ៌របស់អល់ឡោះស្មាហានូតាឡាតលតែយើងធ្វើវាឲ្យគ្រប់រុកុនរបស់វានោះគឺការសម្បោះយ៉ាងណាបួសមួយខែរយៈពេលមួយឆ្នាំម្ដងមួយឆ្នាំបួសរយៈពេលមួយខែហើយហ្សាកាតនៅពេលដែលយើងមានលុយគ្រប់ចំនួនទៅធ្វើហាជីនៅពេលដែលយើងមានលទ្ធភាពអញ្ចឹងទើបខ្លាយទៅជាអ៊ីស្លាមពេញលេញ តែប្រសិនបើយើងមានតែឈ្មោះអាប់ឌុលឡោះឈ្មោះមូហាម៉ាត់ឈ្មោះហ្វាទីម៉ាឈ្មោះហ្សៃណាប់តែអត់មានសម្បោះយ៉ាងគឺយើងមិនទាន់បានបំពេញណាអ៊ីស្លាមបានពេញលេញទេដូចយើងនិយាយមិនចឹងប្រៀបបានទៅជានិកាសអត់មានកូនក្រមុំចឹងព្រោះវាអត់មានរុកុនណានិកាសអត់មានអត់មានវ៉ាលីណានិកាសអត់មានសាក់សីនិកាសអត់មានកូនក្រមុំបាត់រុកុនមួយអត់សះផងចឹងអ៊ីស្លាមយ៉ាងណែបាត់រុកុនមួយ មិនបាត់មួយខ្លះអត់បួសទៀតអញ្ចឹងអឺអាហ្សាកាតហើយនឹងហាជីយើងអត់និយាយដោយសារតែវាពាក់ព័ន្ធទៅនឹងលុយអ្នកដែលអ្នកដែលអត់អ្នកដែលមានលទ្ធភាពមានលុយហើយអត់ធ្វើអាហ្នឹងចូលទៀតណាចូលដែរអញ្ចឹងបើយើងនិយាយជាទូទៅអ្នកដែលយើងជីវភាពក្រីក្រសម័យយើងនេះណាភាគច្រើនដែលអត់មានលទ្ធភាពទ្រព្យសម្បត្តិដល់ហ្សាកាតទេអញ្ចឹងសម្បាហាងបួសនេះសំខាន់បើសិនអត់មាននឹងទៀតគឺរូបកុនគឺអត់មានទេអ៊ីស្លាមគឺអត់ពេញលេញទេ យ៉ាអញ្ចឹងអល់ឡោះសុបហានូតាឡាបានអឺបញ្ជាក់ក្នុងអាយ៉ាត់មួយផងដែរបន្ទាប់ពីនេះគឺអល់ឡោះតាឡាមានបន្ទូលថា فخلف من بعدهم خلف اضاعوا الصلاه واتبعوا الشهوات فسوف يلقون غيا ណាបន្តមកមានអ្នកចំនួនក្រោយពីពួកគេណាមានអ្នកចំនួនក្រោយពីពួកគេអាដាអល់សាឡាតដែលពួកគេអឺត្បិតបៀតការសាឡាតបំបត្តិសម្បោះយ៉ាង មិនបំពេញសម្បោះយ៉ាងអាដងសាឡានេះគឺមិនមែនលែងចោលសម្បោះយ៉ាងទាំងស្រុងទេចង់និយាយថាសម្បោះយ៉ាង ណាជួនកាលនៅពជាពេលឲ្យផុតវគ្គទូបានសម្បោះយ៉ាងហើយអានឹងន័យរបស់វាអដអសឡាបានថាបាត់ធ្វើឲ្យពេលវេលានឹងចង្អៀតចង្អៀតរហូតដល់ផុតពេលទៅសម្បោះយ៉ាងជួនកាលសម្បោះយ៉ាងក្រៅពេលអានឹងចូលក្នុងលក្ខណៈហ្នឹងណារីឯចោលសម្បោះយ៉ាងទាំងស្រុងតែម្ដងអានឹងវាលើសនឹងទៀត ចឹងអល់ឡោះតាឡាថាម៉េចដោយសារតែវត្តបោសាវ៉ាត់វត្តបោសាវ៉ាត់ហើយពួកគេនឹងបានធ្វើទៅតាមចំណងចំនួនចិត្តដែលយើងហៅថាហវណាស៊ូវសោហ្វយលកូនរៃណាពួកគេទាំងនោះនឹងទៅបោះចូលក្នុងអឺរៃគឺវ៉ាឌីវ៉ាឌីយ៉ានពីយ៉ាហាន់ណាំគឺជាចលងមួយជារណ្ដៅមួយនៅក្នុងនរកែយ៉ាហាន់ណាំអ្នកនោះគ្រាន់តែថាសម្បោះយ៉ាងអត់ទៀងពេលឬក៏យ៉ាងដែរតែហួសពេលអញ្ចឹងណា អល់ឡោះតាឡានឹងដាក់ទោសបោះក្នុងជ្រោះច្រឡងមួយ នៅក្នុងនរកាយហាណាំរណ្ដៅមួយនៅក្នុងយហាណាំអញ្ចឹងបើអ្នកនិយាយបើបើយើងបោះបង់ចោលសាឡាត់ទាំងស្រុងតែម្ដងអាហ្នឹងគឺឈុំនិយាយទោសារបស់វាគឺធំណាស់ណាអឺគឺដឹងតែចូលនរកាតែម្ដងពេលនោះគេសួរថាអឺហេតុអ្វីបានជាអ្នកចូលក្នុងនរកានេះដែរម៉ាឡាគុំហ្វីសការហេតុអីបានជាអ្នកក្នុងនរកានេះ កលូឡាំណាគូមីនលមូសាលីនដោយសារតែយើងមិនមែនជាអ្នកដែលសម្បះយ៉ាងទេកាលនៅឌុនយ៉ាអញ្ចឹងការអត់សម្បះយ៉ាងគឺនៅក្នុងនរករបស់អល់ឡោះស៊ុបហានូតាឡាបងប្អូនឥស្លាមជាទីគោរពដូច្នេះគឺសង្ឃឹមថាអាយ៉ាត់និងហាឌីសឬក៏អាយ៉ាត់ដែលបានលើកឡើងខាងលើនេះគឺជួយដល់ស្មារតីរបស់បងប្អូនក្នុងការពិចារណាឡើងវិញនៅភារកិច្ចឬក៏កាតព្វកិច្ចនៃការសាឡាត់នេះជាពិសេសសម័យបច្ចុប្បន្ននេះ សម័យ COVID-19 បិទម៉ាស្យិតណាផ្អាកដោយសារតែការពារការរាលដាលនៃជំងឺឆ្លងជំងឺ COVID-19 ហ្នឹងយើងឃើញថាជាហេតុនាំឲ្យអ្នកដែលអត់មានអ៊ីម៉ានមួយចំនួន គឺអត់បាននឹកនេះដល់សម្បោះយ៉ាងទេមានន័យថាបើសិនជាពេលធម្មតាថ្ងៃសុក្រជុំគ្នានៅថ្ងៃយប់អានម្ដងទោះយ៉ាងណានឹកឃើញមកថ្ងៃយប់អានសម្បោះយ៉ាងតែឥឡូវថ្ងៃសុក្រក៏អត់មានទៀត ចឹងមានន័យថាពេលខ្លះគឺមួយចំនួនតូចហ្នឹងនិយាយថាមួយចំនួន គឺសំបៃហ្នឹងអត់ direct តែម្ដងលេងចោលសំបៃហ្នឹង direct តែម្ដងនេះគឺរឿងជាក់ស្ដែងអាចកើតមានរឿងជាក់ស្ដែងដូច្នេះវាជារឿងមួយគ្រោះថ្នាក់បំផុតអញ្ចឹងទេមានន័យថាទោះបីជា គេមិនឲ្យជួបជុំនៅម៉ាស៊ីតប៉ុន្តែមិនមែនហុកមអ៊ីស្លាមអាចអនុគ្រោះបាន តែមិនមែនអនុគ្រោះរហូតដល់លើកលែងការសាឡាត់អត់ចាំបាច់សាឡាត់នោះទេមិនមែនទេ គឺយើងចាំបាច់តតាសាឡាតមួយថ្ងៃមួយយប់5ពេលដដែលនៅផ្ទះរបស់យើងយើងមិនបានមកសម្បាយ៉ាងយប់អាត់តែយើងចាំបាច់តសម្បាយ៉ាងនៅផ្ទះសម្បាយ៉ាងរហូតនៅផ្ទះដដែលមួយថ្ងៃមួយយប់5ពេលដដែលអញ្ចឹងគេមិនអោយជួបជុំប៉ុន្តែមិនមែនមានន័យថាគេហាមយើងមិនអោយសាឡាតទេហើយទូរនីតិរបស់យើងជាអ៊ីស្លាមយើងមិនអាចទៅជួបជុំសាឡាត់យមាត់បានក៏ប៉ុន្តែ មិនមែនមានន័យថាយើងអត់សម្បោះយ៉ាងនៅផ្ទះទេយើងចាំបាច់ត្រូវតែសម្បោះយ៉ាងដដែល អញ្ចឹងយើងត្រូវតែរំលឹកគ្នាទៅវិញទៅមកសម័យនេះគឺជាគ្រោះថ្នាក់ណាស់ប្រសិនបើយើងអត់មានការរំលឹកអំពីការសាឡាត់នោះទេធ្វើឲ្យយើងភ្លេចខ្លួនហើយ ធ្វើឲ្យយើងភ្លេចខ្លួនហើយនៅផ្ទះជាងការអត់សម្បោះយ៉ាងស្រីស្រីអឺកាលមុនយើងថាស្រីស្រីភាកច្រើនអត់មានយំអាត់មានអីណាប៉ុន្តែយើងមានមួយជលេសថ្ងៃថ្ងៃសុកនេះគឺមហាតារោះមីមី ម្ដងមកការដល់ម្ដងជារៀងរាល់ថ្ងៃយំអាត់ដើម្បីរំលឹកហើយមានតាសំឡេងមីក្រូយើងស្ដាប់រំលឹកប៉ុន្តែឥឡូវគឺអត់មាន ស្ងាត់ដោយសារតែ យើង មានវិធានការការពារជំងឺ Covid នេះគឺហាមការជួបជុំដូច្នេះគឺយើងមានការរំលឹកទៅតាមប្រព័ន្ធផ្សព្វផ្សាយតាម Facebook អីនេះឯងហើយអឺដូចនេះដែរសម័យបច្ចុប្បន្ននេះគឺប្រុសប្រុសអត់មានមកចំអាតទេចឹងទេខ្លាចភ្លេចថាថ្ងៃសុកឥឡូវហ្នឹងជួនកាលភ្លេចសុកភ្លេចសៅអស់ហើយចឹងខ្លាចភ្លេចដល់សម្បោះយ៉ាងនេះទៀតយីកាលណាភ្លេចដល់ទាំងសម្បោះយ៉ាងនេះទៀតចឹងវាជារឿងមួយគ្រោះថ្នាក់ចឹងទេយើងត្រូវតែនឹកឃើញឡើងវិញ យកលើកឡើងវិញហើយមសាឡានេះ គឺសំខាន់បំផុតសម្បោះយ៉ាងអាចចាត់ទុកថាអ្នកនោះអ៊ីស្លាមឬមិនមែនជាអ៊ីស្លាមអ្នកណាលែងចោលសម្បោះយ៉ាងគឺមិនមែនអ៊ីស្លាមទេនេះគឺជាសម្ដីរបស់នប៊ីសល្លោះអាឡៃស្លាមម៉ាន់តារកាហាហ្វាកាត់កាហ្វាត់អ្នកណាលែងចោលសម្បោះយ៉ាងគឺកាហ្វៀតយើងនឹងនិយាយបន្តទៀតនៅក្នុងមសាឡាពាក់ព័ន្ធនឹងសម្បោះយ៉ាងមិនតអស់ទេក៏ប៉ុន្តែពេលនេះសង្ឃឹមថាអ្វីដែលខ្ញុំលើកឡើងនេះអាចជួយដល់បងប្អូនទាំងអស់ អាចពិចារណាឡើងវិញហើយយកចិត្តទុកដាក់ទៅលើកិច្ចការសម្បោះយ៉ាងរបស់យើងដែលជាអាម៉ាឡានរបស់អ្នកអ៊ីស្លាមគ្រប់ចំនួនតាំងពីសម័យនប៊ីមុនមុនរហូតដល់សម័យនប៊ីយើងមហាម៉ាត់សល្លោះអាឡៃសាឡាមរហូតដល់ថ្ងៃគីយ៉ាម៉ាត់គឺសំខាន់មែនទែនដូច្នេះសង្ឃឹមថាយើងជាអ្នកអ៊ីស្លាមដ៏ពិតប្រាកដយើងជាអ្នកដែលប្រតិបត្តិតាមបទបញ្ជារបស់អល់ឡោះសុបតាឡាបានសពជ្រុងជ្រោយយើងនឹងទទួលបាននៅការតបស្នងពីអល់ឡោះសុបតាឡាឈុរហ្កានៅថ្ងៃគីយ៉ាម៉ាត់ទាំងអស់គ្នា إن شاء الله آمين يا رب العالمين وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته